បាទហើយផាន់ដារិចតាគឺថាលីវ៉ាន់ដូស្គីលីវ៉ាន់ដូស្គីល្អជាងរ៉ូណូអត់បាទបើសិនជាយើងនិយាយអំពីប្រព័ន្ធរបស់កីឡាករគឺការលេងរបស់គាត់គឺខុសៗគ្នា Robert Lewandowski គាត់គឺជា striker គាត់មិនមែនជា forward ទេបាទអញ្ចឹងយើងត្រូវដឹងថា striker ជាអ្វី forward ជាអ្វី forward គឺជាខ្សែប្រយុទ្ធ striker ក៏ជាខ្សែប្រយុទ្ធទេក៏ជាខ្សែប្រយុទ្ធដូចគ្នា ប៉ុន្តែ striker យើងមើលទៅដូចជា Haaland បាទដូចជា Haaland ដូចជា Harry Kane បាទដូចជា Kevin Lewin បាទសិតតែជា striker ហើយ striker គឺមានន័យថាខ្សែប្រយុទ្ធចំតែម្ដងគឺជាខ្សែប្រយុទ្ធចាំបញ្ចប់ទី តែតាក់ទងជាមួយនឹង Cristiano Ronaldo គាត់ជា forward គាត់គឺជាតំបន់ប្រយុទ្ធបាទអញ្ចឹងគាត់ទាំងពីរនាក់គឺលេងរ៉ូលដូចគ្នាទេរបៀបរបបនៅក្នុងការលេងរបស់គាត់គឺអត់ដូចគ្នាទេ បាទពាក្យថាអ្នកណាល្អជាង គឺมันអាចនិយាយបានទេបាទហេតុអីបានជាប្រិមិត្តបាទចង់ឲ្យខ្ញុំចូលចិត្តពីព្រៀបធៀបរវាងកីឡាករនេះតើល្អអត់កីឡាករនោះតើល្អអត់បើសិនជាគាត់រកគ្រាប់បាល់បានដូចគ្នាគាត់គឺជាកីឡាករល្អដូចគ្នាបាទល្អដូចគ្នាគ្រាន់តែរបៀបរបបនៅក្នុងការរកគ្រាប់បាល់របស់គាត់គឺខុសគ្នារ៉ូណាល់ដូគាត់ប្រើ style គាត់ប្រើភាពអូគាត់ប្រើគេហៅថាការញាក់ ការអូសការញាក់ប្រើលបឿនលីវ៉ាន់ដូស្គីប្រើលបឿននឹងសុទ្ធបញ្ចូលទី លីវ៉ាន់ដូស្គីច្បាស់ដូចលូកាគូអញ្ចឹងគាត់ striker ឲ្យគាត់ញាក់គាត់មិនសូវចេះញាក់គាត់មិនសូវចេះក្បាច់ដូចពូដូទេគាត់អត់សូវចេះក្បាច់ដូចរ៉ូណាល់ដូ ទាញប្រវល់ខ្លួនវាយកែងអីគាត់មិនសូវទេប៉ុន្តែ ប្រសិនបើឲ្យគាត់បញ្ចប់ទីគឺគាត់បញ្ចប់ទីច្បាស់ឲ្យតែនៅ ក្នុងប្រអប់ទី អត្រានៅក្នុងការសុបបាល់បញ្ចូលទីវាចូល89%ទៅហើយ បាទនេះហើយដែលគេដាក់ឲ្យពួកគាត់គឺជា striker បាទប៉ុន្តែបើ forward វាអាចនឹងផ្លាត់មួយមួយវាអាចនឹងផ្លាត់មួយមួយអញ្ចឹងបើសិនជាយើងនិយាយពួកគាត់ពីរនាក់អ្នកណាល្អជាងខ្ញុំផ្ដល់ថាគាត់ល្អទាំងពីរនាក់គ្រាន់តែរបៀបនៅក្នុងការលេងរបស់គាត់គឺមិនដូចគ្នាតែប៉ុណ្្នឹងឯងបាទប៉ុន្តែបើសិនជាដូចខ្ញុំលាករាប់ជូនប្រិយមិត្តចឹងថាលីអូណែលមេស៊ីហើយជាមួយនឹងរ៉ូណូមិនដែរបើសិនជាប្រិយមិត្តចូលចិត្តមើលបាល់ដែលគាត់ញាក់ណែ ញាក់ច្រើនអាចនឹងឆ្លាញ់ជាមួយនឹង Lionel Messi ញាក់បុលណាបាទតែបើប្រិយមិត្តចូលចិត្តមើលកីឡាករដែលមុំដែល strength ដែលមានភាពមុំរឹងមាំសុទ្ធពីចម្ងាយបាល់ស្រួចនោះអាចមើលជាមួយនឹង Cristiano Ronaldo អញ្ចឹងយើងអាចនិយាយបានថាការចំណង់ចំណូលចិត្តគឺអាស្រ័យលើប្រិយមិត្តដែលចូលចិត្តតាមពិធីរៀងរៀងខ្លួនប៉ុន្តែប្រិយមិត្តដែលចូលចិត្តបែរទៅជាមិនលើកយករបៀបដែលខ្លួនឯងស្រឡាញ់ បែរទៅជាលើកឡើងបង្អាប់គ្នាផ្សេងទៅវិញខ្ញុំមិនចូលចិត្តរ៉ូណាល់ដូទេដោយសាររ៉ូណាល់ដូអញ្ចេះខ្ញុំមិនចូលចិត្តមេស៊ីទេដោយសារមេស៊ីអញ្ចោះបើសិនជាយើងស្រឡាញ់មួយណាហើយគឺយើងស្រឡាញ់មួយនឹងហើយបានន័យថាចិត្តរបស់យើងគឺស្រឡាញ់មួយនឹងមិនចាំបាច់ប្រអាប់មួយទៀតទេព្រោះយើងស្រឡាញ់របៀបនៅក្នុងការលេងរបស់គាត់បាទបើសិនជាប្រិមិត្តមើលទៅលើបាល់លីអូណែលមេស៊ីប្រិមិត្តដឹងស្រាប់ហើយគាត់សុទ្ធតិចនិចអញ្ចឹងបាល់របស់គាត់លបឿនមិនលឿនទេ បើខ្លះសឹងតែមិនរង្គើសំណាញ់ផងប៉ុន្តែបើសិនជាយើងនិយាយអំពី Cristiano Ronaldo វិញមកគ្របមកគ្របរបស់គាត់សំណាញ់ចង់ធ្លាយហើយអញ្ចឹងមានន័យថារបៀបរបបនៃការលេងខុសគ្នាអញ្ចឹងប្រិយមិត្តដែលចូលចិត្តមើលបាល់តិចនិចគាត់ស្រឡាញ់ Lionel Messi ប្រិយមិត្តដែលប្រិយមិត្តដែលចូលចិត្តកីឡាករដែលមានកម្លាំងមានគេហៅថាអឺមើលទៅដូចជាស្វាហាប់ដូចជាកម្លាំងធមពលនៅក្នុងការលេងនោះគឺស្រឡាញ់ Cristiano Ronaldo ណែអាហ្នឹងវាភាពមានភាពខុសគ្នាអញ្ចឹងបាទ បាទនិយាយពីអាម៉ៅហ៎បាទចានវិរមបាទតកតងជាមួយនឹងបញ្ហារបស់ Vinicius Jr មកដល់ពេលនេះគាត់មានភាពល្អប្រសើរច្រើនមែនទែនបើសិនជាយើងនិយាយអំពីការចូលរៀលម៉ាឌ្រីតដំបូងគាត់ហាក់បីដូចជាមាននៅមានភាពអៀនខ្មាស់ច្រើនក៏ដូចជាគេហៅថាជាកីឡាករវ័យក្មេងប៉ុន្តែ ទៅលេងនៅក្លឹបដែលជាក្លឹបកំពូលអញ្ចឹងគាត់ក៏ត្រូវមានការលំបាកដែរទី1គឺការសម្របខ្លួន ទី2គឺទៀមទាធ្វើម៉េចប្រឹងប្រែងដើម្បីឲ្យខ្លួនឯងស្ថិតនៅក្នុងឈុតដំបូងចំណុចនេះហើយដែល វិនិស័យគាត់ព្យាយាមច្រើនឆ្នាំហើយណាទម្រាំតែគាត់បានមកដល់ចំណុចប៉ុណ្ណេះបាទអ្វីដែលយើង បានឃើញគាត់មកដល់បច្ចុប្បន្ននេះល្បឿនញាក់សុទ្ធគឺគាត់ធ្វើបានល្អច្រើនមែនតើបើជាប្រេស៊ីលដូចគ្នាយើងមើលគាត់លេងហាក់បីដូចជាអាចមើលទៅជាមួយនឹងណេម៉ាបាន តែទាស់តែមិនតិចទេបាទដោយសារតែគាត់នឹងខ្មៅជាងណេម៉ាសម្រស់របស់គាត់មិនស្អាតដូចណេម៉ាអញ្ចឹងធ្វើឲ្យប្រជាប្រិយភាពរបស់គាត់មិនអាចហក់ខ្ពស់ជាងណេម៉ាបានស្រួលទេ ពេលខ្លះប្រិមត្តថាប្រព័ន្ធបាល់ទាត់កីឡាករលេងទាត់បាល់សោះរឿងអីតាក់ទងនឹងរូបសម្បត្តិវាតាក់ទងដូចគ្នាយើងមើល David Beckham បាទគាត់លេងបាល់ក៏ល្អប៉ុន្តែរូបសម្បត្តិរបស់គាត់នោះក៏ស្អាតទៅទៀតបាទយើងមើលការការរបស់ប្រេស៊ីលបាទមិនត្រឹមតែលេងបាល់ល្អសូម្បីតែរូបសម្បត្តិគាត់ក៏ស្អាតទៅទៀតណែហើយសួរថារ៉ូណាល់ដូប្រេស៊ីលបាទរ៉ូណាល់ដូធាត់ឬក៏រ៉ូណាល់ដូបាទអឺរេសារីយ៉ូនោះបាទប្រិយមកឃើញហើយ ហើយគេដែរយកគាត់ទៅថតអាម៉ូតអត់បាទហ្នឹងគឺជារបៀបរបបនៅក្នុងការចូលចិត្តរបស់ប្រិមិត្តរឿងរៀងខ្លួនបាទបាទដានីចូលចិត្តការលេងរបស់ពូដូបាទហ្នឹងហើយបាទអញ្ចឹងម្នាក់ម្នាក់គឺការចូលចិត្តគឺផ្សេងគ្នា បាទមកដល់បច្ចុប្បន្ននៅតែមាន អ្នកចូលចិត្តជាមួយនឹងណេម៉ាព្រោះណេម៉ាគាត់លេង style បាទរបៀបរបស់គាត់បើយើងនិយាយពីមុនមកគឺគាត់សឹងតែស្នងតំណែងរបស់រ៉ូណាល់ឌីញ៉ូបាទអ្នកដែលចូលចិត្តលេង style ច្រើននោះ គឺរ៉ូណាញ៉ូនេះឯងបាទរបៀបរបបនៅក្នុងការញាក់ការទប់ឆ្កឹះបាល់រំលងបាទគូបដិបកគឺមាន ច្រើនបែបច្រើនសន្តានច្រើនស្នៀតមែនតើបាទហើយក៏ដូចជាណេម៉ាដូចគ្នាប៉ុន្តែមកដល់ពេលនេះយើងមិនដឹងថាតើគាត់នៅបន្តជាមួយនឹងអារម្មណ៍ជាមួយនឹងបាល់ទាត់ទៀតឬក៏យ៉ាងណាដែរសម្រាប់ណេម៉ាបាទប្រិមិត្តបានឃើញហើយបាទមកដល់បច្ចុប្បន្ននេះណេម៉ាលេងហាក់បីដូចជាធ្លាក់ទម្រង់លេងនោះគឺវាធ្លាក់ខ្ទេចខ្ទីអស់ទៅហើយ បើយកណេម៉ាទៅប្រៀបធៀបជាមួយនឹងវិនិសាជ JR ឥឡូវនេះអត់បានវិនិសាជ JR ទេបាទសឹងតែនិយាយថាមិនបាន50%នៃវិនិសា JR ផងបាទបើសិនជាយើងនិយាយទៅគឺគាត់ដោយសារគាត់សម្បូរលុយពេកបាទអញ្ចឹងហឺហាសបាយគាត់លែងខ្វល់ហើយបាទកាលពីមុនមកខំប្រឹងក៏ព្រោះតែខ្លួនចង់ឲ្យខ្លួនឯងសម្រេចនៅគោលដៅមួយដល់ពេលដែលខ្លួនឯងបានទៅប៉ុណ្ណេះហើយអញ្ចឹងមានន័យថាមានលុយមានអ្វីគ្រប់បែបយ៉ាងហើយ បាទមិនចាំបាច់សម្រេចបំណងទេក៏បានដែរព្រោះមានលុយទៅហើយបាទម៉ាណេវ៉ាវាយខ្លាំងពេករឿងវាយមិនវាយខ្ញុំអត់ដឹងទេបាទបាទផាន់ដារីកបាទតាមខ្សែប្រយុទ្ធហេងសយរបស់ Chelsea អូយបាទតែនិយាយ Timo Werner កៃ Harvard ណាបាទបើលីពូឈ្នះស្នោខ្ញុំឲ្យវាយយប់នេះបាទដំណើរជីវិតបាទគេឲ្យវាយយប់នេះមួយទៀត home screen បាទសួស្ដីបាទថាវិសា សម្រាប់ខ្ញុំចាលេងចូលចិត្តលេងរបស់កាន់តេបាទកាន់តេគាត់ បាទប៉ុន្តែបើសិនជាយើងនិយាយវិញរបៀបរបបនៃការលេងរបស់កាន់ទេគឺពិបាកណាស់បាទគឺពិបាកមែនតើនៅក្នុងការកីឡាករផ្សេងផ្សេងទៀតដែលចង់លេងដូចគាត់បាទមូលហេតុអ្វីដែលថាកីឡាករផ្សេងផ្សេងទៀតពិបាកនៅក្នុងការលេងដូចគាត់ក៏ព្រោះតែ ក្នុងរយៈពេល90នាទី ក្នុងការប្រកួតគាត់ដើរតិចបំផុត សម្រាប់អិនហ្គឡូកាន់តេចំណុចនេះហើយដែលធ្វើឲ្យកីឡាករមួយចំនួន ធំមិនអាចធ្វើបានដូចគាត់ទេកីឡាករគេផ្សេងគេរត់គេឈប់ ហើយគាត់វិញរត់គេថាពីរត់បើមិនទៅលើទៅក្រោមបើមិនក្រោមលើបើមិនលើក្រោមប៉ុន្តែប្រិមត្តបានឃើញហើយនៅពេលដែលបាខននៅគឺគាត់មិនទៅតែទេភាគច្រើន Chelsea នៅពេលដែលមានបាខននៅគឺកានតេគាត់ចុះមកក្រោមហើយបាទអញ្ចឹងនៅពេលដែលផុតមកគឺគាត់តែងតែធ្វើដើរតួជាអ្នកខ្សែការពារបាទមេស៊ីហ៎មកដល់ពេលនេះមេស៊ីបាទ មិនទាន់បាទខ្ញុំមិនទាន់បានឆែកមើលទេតើត្រឡប់មករកភាពគេហៅថា negative ជាមួយនឹង COVID-19 នៅបាទខ្ញុំមិនទាន់បានឆែកមើលបាទមួយរយៈមុនអត់បានចូលលេងទេដោយសារតែ Lionel Messi នឹងឆ្លងជាមួយនឹង COVID-19 បាទអឺបច្ចុប្បន្ននេះបើសិនជាយើងទៅលេងទៅមើល Lionel Messi គាត់គឺបើសិនជាយើងនិយាយទៅគឺគាត់លេងនៅបាសេឡូណានោះគឺវាច្រើនឆ្នាំពេកទៅហើយដែលធ្វើឲ្យគាត់នោះចេញមកខាងក្រៅជាលើកដំបូងគឺវាមានភាពលំបាកបន្តិចបាទហើយម្យ៉ាងទៀត ប្រព័ន្ធលេងនេះគឺជាប្រព័ន្ធលេងរបស់ប៉ារីសគាត់អត់ប្រើប្រព័ន្ធបាល់ខ្លីទេប៉ារីសភាគច្រើនប្រើប្រព័ន្ធបាល់វែងដល់អញ្ចឹង Lionel Messi គាត់ទីគីតាកាក្បួនរបស់គាត់នៅជាមួយនឹង Barcelona អញ្ចឹងការលេងបាល់វែងគឺគាត់ហាក់បីដូចជាមិនស៊ីសង្វាក់ជាមួយគ្នាទេបាទអញ្ចឹងមិនមែនថាគាត់អន់ទេប៉ុន្តែរបៀបរបបនៅ ក្នុងការលេងរវាងក្រុមនិងក្រុមគឺអត់ដូចគ្នាទេអឺប៉ុន្តែគ្រាន់ថា ខ្ញុំបានមើលការប្រកួតរបស់គាត់គាត់នៅតែមានភាពល្អប្រសើរច្រើនបាទគាត់នៅតែមានភាពល្អប្រសើរច្រើនអាចដាច់1ដាច់2របស់គាត់ដែរបាទបើតាមជាយើងនិយាយ3អីមិនស្រួលទៅអត់រួចបាទជួនក៏បានជួនក៏មិនបានព្រោះដោយសារតែនៅបារាំងកាចដែរណាបាទលីករបស់នៅប្រទេសបារាំងគឺកាចកាចអត់បានទេបាទបាទកានតេក៏ថាលេងបានលុយច្រើនអញ្ចឹងហើយគាត់រត់មិនហត់ទេអូយបាទ រ៉ូតរីមមជាងរ៉ូតរីផ្សេងរ៉ូតរីគាត់មានធំប៉ុន្តែបើសិនជាប្រៀបធៀបរ៉ូតរីបាទធៀបធៀបរ៉ូតរីហើយជាមួយនឹងកានតេកានតេលេងអត់សូវហត់ទេណា បាទតែពិតមិនមែនគាត់មិនហត់ទេគាត់ហត់ប៉ុន្តែមនុស្សវាមានកាយសម្បទាហើយជាមួយនឹងអារម្មណ៍គឺខុសគ្នាដូចគ្នាទេ បាទរ៉ូតរីគាត់មានធំគាត់មមបាទកាន់តេអត់មមទេលោតបុកគេមមមគេបុកដួលហើយ ព្រោះកម្ពស់គាត់មិនសូវខ្ពស់មៀតគាត់ក៏មិនសូវធំបើប្រៀបធៀបនឹងរ៉ូតរីរ៉ូតរីគេធំជាងមៀតគេក្អាងបាទអញ្ចឹងបុកមុំមុំបុកមិនឈ្នះគេ